កើតដួងលេចថាមេមាសាប់លឿងកាន់ទុំហោងាក់ក្លែទៅណារៃបែកក្លែថាមេមាប្រលៃឡានទីទីធំកាក្លែកាប់មេសាអែណោក្រងឯណាក្លែកាប់មានសាណាអ្នកគីមដែរមេមាទូក្លែណា

កំពុងណាចោមកប្រកាអីរៀនណាណា ប់លឿនកាន់ទុំថោងាក់ក្លៃទៅណារៃបែកក្លៃខោបេមកប្រវេលានទីទីថោងកាក្លៃកាប់មេមសាអែណោត្រងវិដាំក្លៃកាប់ម៉ានសាណាអ្នកគ្រីមដែរមេមកទូក្លៃណាត់ក្លែក្លានកាន់ទុំណារៃងានមេមៀងឯវ៉ាកោប្រ 唱歌。 មកប្រកបអីរៀងណានមកលីព្រមឡើងកាន់មានបានដួលណាក់ឬប្រងឬហៀ ប្រកល់អីរៀនណា